យានីសូត្រវិញប្រែមកពួកភូតឯណាជាទេវតាស្ថិតនៅលើផែនដីស្ថិតនៅលើអាកាសនៅព្រៃញាតស្បាតទីស្រែចំការ គ្រប់កន្លែង គឺសិតតែមានប៉ុន្តែតែយើងត្រូវប្រតិបត្តិមកជាមួយ ពួកគាត់នឹងដូចផងគ្រូលោកលើកលើកមិញមិញអញ្ចឹងវាតាមកម្រិតរបស់យើងដែរបើសិនជាយើង មិនតន់យល់ពី ដំណើររបស់ជីវិតនេះច្បាស់ទេយើងអាចមានរបស់ជាទីរលឹកដូចជាមុនបាញ់មិញហ្នឹងគឺយើងហើយដូចជាយកប្រតនត្រ័យជាទីពឹងអីហ្នឹងអានឹងធ្វើចិត្តយើងមានលំនឹងដែរព្រោះនៅពេលដែលយើងខ្លាចយើងគិតថាយើងដូចអត់មានអីការពារយើងអត់មានអីជាទីរលឹកដល់ពេលយើងដាក់ចិត្តមួយថាមានព្រះអង្គជាទីរលឹកពធជាទីរលឹកចឹងទៅវានឹងកក់ក្ដៅបន្តិច ប៉ុន្តែឲ្យដល់លើសពីការយកជាទីរលឹកសាមេតាដូចបងគ្រូវិជ្ជរបញ្ញោលោកលើកបាញ់មិញហ្នឹងប៉ុន្តែមិនមែនត្រឹមតែសោតអត់យល់ទេដល់ចិត្តយើងហ្នឹងទៅមែនតែនដល់យើងឃើញបំណងថាអមនុស្សដែលមកបៀតបៀនយើងហ្នឹងក៏គាត់ចង់បានសុខអ្វីមួយយ៉ាងដែរបានគាត់មកញេញីយើងហ្នឹង ទូយ៉ាងដូចពួកអមនុស្សដែលធ្វើបាបលោកហ្នឹងដោយសារគិតថាលោកហ្នឹងមករំខានខ្លួនឯងអញ្ចឹងវាគិតយ៉ាងដែរពួកពេលមុនចូលវសាយូរដែរហ្នឹងលោកទៅតកាលណាលោកទៅប្រព្រឹត្តបដិបត្តិធម៌នៅក្រោមដើមឈើហ្នឹងអមនុស្សនៅពីលើអត់កើតហើយដល់កាត់ចូលវសាអញ្ចឹងចិត្តចិត្តចូលវសាអញ្ចឹងហ្នឹងហើយអូលោកនេះសង្ស័យនៅនឹង3ខែទៀតចប់ហើយឯងឲ្យទៅលោកមកពូកូនចោះ លោកមកពូកូនចៅអញ្ចឹងខ្លាចលោកនឹងនៅនឹងវាបំផ្លាញអាសេចក្តីសុខរបស់ខ្លួនឯងនេះអញ្ចឹងពួកអាមនុស្សដែលធ្វើបាបយើងហ្នឹងក៏គាត់គិតថាយើងហ្នឹងរំខានគាត់ដែរហ្នឹងហើយដល់ទៅជួបព្រះអង្គហ្នឹងព្រះអង្គឲ្យអាវុធហ្នឹងមកហៅថាមេត្តាចិត្តហ្នឹងផ្សព្វផ្សាយមេត្តាឲ្យពួកគេនិយាយរួមទៅដូចថាពេលពេលឃើញលោកត្រឡប់មកវិញហ្នឹងពួកអាមនុស្សនៅដំបងភ័យដែរចំ លោកនេះដបងភ័យរត់ទៅឥឡូវមកវិញសង្ស័យតែមានអីពិសេសមកកំចាត់ពួកយើងគិតថាមានស្អីមកកំចាត់ទៅដល់មុនចម្រើនធនលោកឲ្យពរមេត្តាដូចស្មើនឹងឲ្យពរសពសាទៅការថាសត្វទាំងឡាយសត្វតូចសត្វធំសត្វមើលឃើញ សត្វមើលមិនឃើញសត្វល្មូនសត្វមានជើង2សត្វជើង4ឬក៏ជើងច្រើនសូមឲ្យសត្វទាំងឡាយនោះដល់នៅសេចក្តីសុខរួមទាំងសត្វដែលកំពុងធ្វើបាបលោកនឹងផង ដល់ពេលផ្សាយមេត្តាអញ្ចឹងទៅពួកសត្វហ្នឹងយល់មកគិតថាយើងធ្វើបាបលោកប៉ុណ្ណឹងលោកអត់ដាក់ទំនាយយើងផងលោកអត់អឺមកសងសឹកអីយើងផងមកឲ្យពួរយើងឲ្យបានសុខទៀតណាបើយើងនៅធ្វើបាបលោកទៀតយើងនឹងចំជាសត្វអាក្រក់អាក្រៃដែរក៏និមិត្តខ្លួនឲ្យលោកឃើញមកថ្វាយគុំសំទោសនឹងរឿងមានក្នុងគម្ពីរដីកាណាមេត្តាចិត្តហ្នឹងល្អអញ្ចឹង នឹងរឿងមួយយ៉ាងចំពោះពួកអមនុស្សដែលងាយទូនមានងាយដឹង ខ្លួនប៉ិនវាមានអមនុស្សខ្លះខូចយើងផ្សាយមេត្តាក៏វាមិនព្រមដែរដូចនឹកយើងដែរណាមិនប្រកាសថាញឹមដាក់គេគេញឹមដាក់យើងណាទូទៅយើងថាបើញឹមដាក់គេគេញឹមដាក់យើងប៉ុន្តែមនុស្សខ្លះញឹមដាក់គេគេជេរយើងវានៅតែខូចអញ្ចឹងអានោះមានវិធីមួយទៀតនៅក្នុងអាដានយៈសោតអាដានយៈសោតនឹងមិនមែនពុទ្ធអ្នកសំដែងទេ ស្ដេចចាតមហារាជការទាំង4ដោយអឺធម្មតាប្រសងលោកសមាទានទុដងសមាទានវិបស្សនាកម្មដ្ឋានហ្នឹងលោកចូលទៅព្រៃតែនៅតែឯងតែឯងហ្នឹងពួកអាមនុស្សខូចខូចវាចេះតែមកសាក់លបងមកបៀតបៀនហើយបើថាផ្សព្វផ្សាយមេត្តាហ្នឹងវានៅតែអត់ស្ដាប់ ស្ដេចទេវតានឹងយកអាដានយៈសោតនឹងមកប្រកេនព្រះអង្គជានិយាយរួមទៅប្រសោតនឹងជាជាជារបៀបរាយការជារបៀបរាយការដល់ស្ដេចទេវតាព្រោះនៅក្នុង ពិភពទាំងអស់គឺមានសេនាទេវតាអីចឹងណាអញ្ចឹងមុននឹងលោកអឺចម្រើនធម៌ក្នុងព្រៃហ្នឹងលោក ស្វាត់ជានៅអាដានយៈសោតហ្នឹងជាការប្តឹងដល់ពួកសេនាទេវតាហ្នឹងថាបើ សិនជាមានពួកអមនុស្សកាចកាយនឹងមកធ្វើបាបឲ្យសេនាទេវតានឹងរាយការណ៍ទៅថ្នាក់លើគេចុះមកចាត់ការតាមនឹងនឹងមួយបែបទៀតវែងឆ្ងាយបន្តិចនឹងសើអាចធ្វើខ្លួនយើងបាន បើញាតិញោមអាចរៀនឲ្យយល់អានឹងទៅមិនបាច់ទៅពឹងលោកណាក៏បានគឺខ្លួនឯងមករៀនចេះខ្លួនឯងមកនឹងវិធីមួយទៀតវាមានវិធីច្រើនណាហើយវិធីមួយយ៉ាងទៀត កម្រិតខ្ពស់បន្តិចអត់មានពឹងអីទាំងអស់ចម្រើនមរណានុស្សតិហើយឃើញសភាពស្មើគ្នានៃសัตว์ខាងក្នុងសัตว์ខាងក្រៅដូចតែគ្នាពួកភូតពួកបិសាចក៏មានជីវិតយើងក៏មានជីវិតដូចគ្នាពួកនឹងបានចាត់មកយើងខ្លាចតាដល់ឈប់ខ្លាចអាត្មាផ្ទាល់អាត្មាខ្លួនឯង ចម្រើនមេត្តាក៏ដូចអត់មិនបាត់ខ្លាចពុទ្ធានុសតិក៏អត់បាត់ខ្លាចចឹងមិនមែនថាវិធីមួយយើងធ្វើទៅជោគជ័យទាំងអស់ហើយណាទល់ពិសោធន៍ផ្ទាល់ទៀតណានៅវត្តកំណើតអាត្មាហ្នឹងនៅទួលជ័យទួលជ័យខ្ញុំអាកន្លែងកន្លែងហ្នឹងការអាត្មាទៅទៅបួសកាលទៅពេលថ្ងៃរៀនទៅបងកន្លែងហ្នឹងអាស្លឹកពោច្រាវច្រាវណាហ្នឹងហើយ វាធ្លាប់លងធ្លាប់អីមនុស្សស្លាប់ក៏មានហើយមនុស្សឈួតក៏មាន ធ្វើឲ្យមនុស្សឈូសសក់អស់ក៏មាននៅវត្តហ្នឹងណាមានពិតប្រកបឬពុភុំយើងហ្នឹងគាត់ទៅមើលអដិញវីដេអូភូមិវាផឹកស្រាឡូឡាមកមកដល់កាច់ជ្រុងវត្តហ្នឹងភឹមហ៎ពុភឹមហ្នឹងហើយអមនុស្សវានិមិត្តធ្វើជាគ្រូសូត្រស្ដាំវត្តហ្នឹងទៅសួរម៉ោងម៉ោងបានហើយ នឹងមនុស្សវានិមិត្តខ្លួនបានណាហើយគាត់ស្រែកលោឡាខ្មោចគាត់មិនខ្លាចអីអីចឹងណាពេលសវឹងស្រាដល់ពេលឲ្យម៉ោងមើលចាប់ដៃទៅជែកដូចតកអញ្ចឹងណាដៃហ្នឹងជាងគាត់អលោះអលោះអលោះហើយរត់ទៅគាត់រត់គាត់ថារត់តាមផ្លូវហ្នឹងណាប៉ិនដល់ពេលផុតវត្តបន្តិចរត់កាត់ព្រៃខ្មោចអាតើទូជែកតែស្មានថាខ្លាចហ្នឹងព្រឹកឡើងគាត់មានហ៊ានមកវិញណានាលការឈូសនោះហ្នឹងឈឺឡើងឈូសសក់លែងស្បត់លែងហ៊ានដាក់តាម នាលកាំងនៅនឹងមានណាយោនៅកន្លែងហ្នឹងហើយឈឺឡើងឈូកសក់អស់លេងហើយដោយសារទូលជ័យវាមានប្រវត្តិរឿងរ៉ាវច្រើនទៅជាទីកន្លែងហ្នឹងអាខ្លាចជាងគេប៉ុន្តែអាត្មាចេញបរិញ្ញដំបងគេហៅមាននេះហើយយើងនិយាយមាននេះថ្ងៃមិញណាដើម្បីសំដែងណាអញខ្លាំងទៅបរិញ្ញកាលហ្នឹងទៅអាយុ22 22ទៅបរិញ្ញដំបងហ្នឹងហើយសិស្សសិស្សប៉ិនប៉ិនគ្នា ចឹងដើម្បីសំដែងរិទ្ធិឯងគ្រាន់បើអាត្មាទៅសង់កូនតូបមួយក្នុងព្រៃខ្មោចក្នុងប្រមងប៉ុន្តែអត់ខ្លាចទេណាខ្លាចដំបងយកយកតាមហ៊ានប្លុតភ្លើងដុតភ្លើងអត់មានអគិសនីទៀតអឺពេលលឺអាសัตว์នឹងវរុតប្រោកប្រោកតាគេថាព្រឺក្បាលប៉ិនប៉ិនកជើណាមាន ប្រកាសទាំងខ្លួនឯង សូត្រពុទ្ធានុសតិក៏មិនបាត់ខ្លាចហើយចម្រើនមេត្តាអីក៏មិនបាត់ខ្លាចអត់អត់បានទៅដូរខ្លាចនោះតែខ្លាចដល់ពេលមែនមែនមែនតែនទៅកណែឈប់ខ្លាចដោយសារចម្រើនណាដេញអាការៈ32ចាណានឹងវិញមើលរូបរាងកាយរបស់យើងគេសាសក់លោមយរោមយើងមិនបែកខ្លួនយើងតើមានអីខ្លួនយើងហ្នឹង ដំបែកធាតយូរយូរទៅភ្លើងខ្លួនឯងវាសាកសពដែរសាកសពក្រៅសាកសពក្នុងដូចគ្នាអានេះស្រស់អានោះវាស្វិតតែប៉ុណ្្នឹងដែរដូចគ្នាវាឃើញស្មើគ្នាទៅហើយដល់ពេលរៀងព្រឺក្បាលតិចតិចស្មូតទៀតអនិច្ចំទុក្ខំជិបពីក្មេងមែនទែនលឺស្មត់បានឯងខ្លាចដល់អញ្ចឹងគាត់ថាខ្លាចអីលោកឧបកប់អញ្ចឹងទៅមកដល់អញ្ចឹងឲ្យតែរៀងមានអារម្មណ៍ព្រឺអីតិចស្មា អនិច្ចាសង្ខាររូបយើងអើយកើតមកហើយស្មើជាមាន feeling ថាខ្មោចវាយល់រឿងហ្នឹងដែរងាប់ដល់យូរយូរលែងខ្លាចទៅនៅព្រៃខ្មោចនោះរហូតទៅអាត្មានោះមួយឆ្នាំនោះអញ្ចឹងវាមកពីក្នុងរបស់យើងតែបើយើងគិតត្រូវវាលែងខ្លាចចឹងដែរអញ្ចឹងបានសម័យពុទ្ធកាលខ្លះលោកខ្លះខ្លាចលោកខ្លះលោកអត់ខ្លាចជួបនិយាយគ្នាចុះឡើងចុះឡើងចឹងហើយយើងមកបាននិយាយគ្នាមុខស្ញែងញាញ់រត់អស់ហើយអានឹងវាជាកម្រិតមួយទៀត ទៅលើការពិចារណាធម៌ចិត្តយើងរឹងមាំលែងខ្លាចហ្នឹងហើយហ្នឹងប៉ុណ្្នឹងឯងបាទខ្ញុំស្ដាប់ខ្លែងនេះលោកអឺសម្រាប់ព្រះអង្គជួនណាតអឺហៅអានឹងច្រើនជាងយើងត្រូវហើយបើសិនមើលឃើញយើងដើមរួចដើមជាន់ដើមពីហ្នឹងហើយហ្នឹងហើយហៅថាអតិសមានកាយវាមានកាយវាមានស្អីតែយើងមើលអត់ឃើញ ហ្នឹងហើយអញ្ចឹងបានព្រះអង្គសំដែងនៅក្នុងលោកនេះវាអត់មានទីកំបាំងណាគ្មានតែធ្វើអីគេមិនឃើញទេហ្នឹងហើយហ្នឹងហើយហ្នឹងហើយមានអីទេទីបំផុតទៅឲ្យតែយើងពិចារណារឿងស្លាប់នឹងអញឹកអានឹងបានលែងខ្លាចមែនតើអានឹងបត់ពិសោធន៍អាផ្ទាល់ហើយ ពីក្មេងគាត់នៅលឺស្មូតអាល្វើយល្វើយមកនោះអាផ្ទះ យើងដូចថាឡើងទៅផ្ទះវិញ អាពងឡើងតិចអត់អីអាផត់ចិត្តផត់អានោះសល់មកចាហ៊ានទៀតផត់ខ្លាចទៅចាប់ជើងនឹងហើយធัวដែលធ្វើឲ្យអាត្មាឈប់ខ្លាចមែនទែនគឺស្មូតពីខ្មោចនឹងមកសែកលឺលឺកដាភ័យស្មោចហ្នឹងអាត្មាគិតថាខ្មោចយល់អាត្មាពុកម៉ាក់វាអាននៅលើចិត្តរបស់យើងដែរឈប់ខ្លាចទៅ នៅពេលហ្នឹងមកកម្រិតមកកម្រិតទៀតហ្នឹងនៅពេលហ្នឹងបើសិនជាយើងចម្រើនសតិប្បដ្ឋានណាព្រោះដូចលោកអ្នកបដិបត្តិធម៌លោកមិនទៅរត់តែសាកសពមែនទេក្នុងព្រៃលោកទៅរត់តែខ្មោចហើមក្នុងព្រៃឃើញស្អីឃើញទៅប៉ុន្តែដល់កន្លែងអាចកំណត់ បានថាឃើញ ត្រឹមតែឃើញទោះបីឃើញអីក៏ដោយឃើញអីក៏ដោយ អញ្ចឹងបានក្មេងៗខ្លះនៅពេលគាត់មានបញ្ហាឬស្អីឬអីមកចេះតែប្រាប់អាវិធីហ្នឹងឬត្រឹមតែលើទោះបីសំឡេងកាហែមក៏លេងក្អកសំឡេងល្អូនិយាយជាមួយយើងក៏ដោយឲ្យកំណត់ដឹងថាត្រឹមតែជាសំឡេងឬឲ្យបាត់ឬឲ្យបាត់ឬឲ្យបាត់ឬឲ្យបាត់អត់បាច់ចែកថាជាសំឡេងអីទេតែកាលណាយើងចែកអូសំឡេងនេះសំឡេងអាមនុស្សសំឡេងនេះសំឡេងខ្មោចសំឡេងនេះសំឡេងអីអាហ្នឹងយើងភ័យបើសំឡេងហ្នឹងវាវាមកសរុបមកត្រឹមតែជាសំ លេងតែប៉ុណ្្នឹងចង់លេងអីសំលេងទៅត្រឹមតែជាសំលេងសំលេងផ្ទះដៃសំលេងកាហេមសំលេងភ្លេងសំលេងស្អីទាំងអស់សរុបមកត្រឹមតែសំលេងសំលេងហ្នឹងវាប៉ះទៅជាហើយបាត់ទៅ រូបក៏អញ្ចឹងក្លិនក៏អញ្ចឹងប៉ុន្តែយើងរហងៃវាជាប់នៅជាមួយ បញ្ញត្តិបញ្ញត្តិជានេះជានោះជានេះជានោះហើយ យើងផ្អើលតាមចាស់ចាស់កំឡាមក អាភាពខ្លាចរបស់យើងបើសិនជាយើងកើតនៅស្រុកមួយដែលគេគុំនិយាយសោះពីរឿងហ្នឹងទោះបីឃើញខ្លាចគិតថាដូចអត់អីព្រោះវាអត់មានសន្សំអារម្មណ៍ខ្លាចហ្នឹងឲ្យឲ្យដល់ក្មេងឥឡូវខ្លាចទី1តាមរយៈនិយាយទី2រឿង movie អារឿង movie អាកៀងលេងណាអូមើលហើយអត់ហ៊ានដេកសរឿងកំឡាទាំងអស់អីធៀបទៅវាមានណាអ្នកហ្នឹងគឺឆ្នៃចុះឆ្នៃឡើងណា ហើយដល់យើងយើងមើលតែស្អីដែលគេផលិតចេញមកអាកន្លែងគេផលិតមែនទែនយើងអត់ឃើញបើទៅឃើញអាផលិតមែនទែនមកគួរឲ្យស្រស់ស្នោចមានខ្មោចណាមានមានអីណាឃើញសុទ្ធតែរឿងកុហកយើងហ្នឹងគេសម្ភារអ្នកដើរទួលេងរឿងខ្មោចហ្នឹងហ្នឹងវាមើលថាខ្លាចដែរមើលខ្លួនឯងខ្លាចដែរហ្នឹងដល់យើងមើលអារូបភាពហ្នឹងគួរឲ្យខ្លាចហើយបើជីវិតញោមជួបប្រកបបើញោមជួបញឹកហ៎ញោម ខ្ញុំនិយាយមើលនិយាយរឿងខ្មោចនេះថ្ងៃហ្នឹងនិយាយរឿងខ្មោចទៅហើយកាលនោះសំណល់នៅ71ណាហ្នឹងហើយកាលនោះខ្ញុំអត់ទាន់មានគ្រួសារទេតែពួកអ៊ីកុងហ្នឹងគាត់ឆ្លងខ្ញុំគាត់ឆ្លងខ្ញុំហ្នឹងឲ្យចាស់ចាស់ចូលសួរចឹង3 4ដងខ្ញុំចេះតែអត់ព្រមហើយគាត់ហ្នឹងបាននិយាយជាមួយតាមម្ដាយធំថាទោះបីខ្ញុំទៅដល់ណាក៏គាត់តាមទៅតាមគាត់និយាយដល់បានមិនបានប្រមាណគាត់នឹងក៏ស្ងាត់ទៅបាញ់គ្នា ចាដល់បានគ្នាបានស្លាប់បានអាទិត្យស្លាប់គេកាត់កគេកាត់កយកបាត់បាញ់គ្នាដល់ពេលនេះលោកណេដល់ណលោករៀនរត់ណមកខាងទីតុងខាងលោកណដល់ពេលនេះយកពួកដល់ណលកាត់កគាត់នឹងទៅបាត់ទៅអូអាហោចពីហ្នឹង2ថ្ងៃ3ថ្ងៃដល់បានគេចូលកប់បានណាដល់គ្រប់មកបានលោក3យប់មកទីខ្ញុំក៏ដើរទៅចាប់ដឹងថាខ្មត់លោមឬអត់ គាត់ដល់ទៅដល់ឡើងតឹងកន្លែងវាស្លាប់នោះឡើងឈរដូចដើមថ្នោតអញ្ចឹងដូចថ្នោតគាត់បានគាត់ក៏មិនថាអីដែរគាត់រៀងមកមកវិញគាត់អារ៉ាតាមហ្នឹងដូចតែបង្កើតបានឡង3ថ្ងៃមកទេមកមកនិយាយរួមទៅមករញោមមករួមមែនតើមិនស្គាល់ទេចាំមកមកពេលខ្ញុំហាន់ដើមចេកទៅជើងអីគាត់មកអង្គុយទៅលើដើមចេកខ្ញុំហាន់ហ្នឹងណាអង្គុយទៅមើលយើងអញ្ចឹងណាស្លាប់ចា ហើយតពេលហើយទៅទ្វារយើងបាត់ចិត្តឈឹងមកវិជើមកដូចក្បាលហ្នឹងក្បត់កក្បត់កមកមូលមូលឆ្លងមកដូចក្បាលនិយាយទៅដូចក្បាលយើងចឹងមានឃើញភ្នែកមកមានឃើញភ្នែកឃើញភ្នែកមកមិនតាន់បានទៅដេកលក់អីឬសិនតែបានស្វាក្រាមកខ្ញុំចូលដេកចូលដេកហ្នឹងតាចូលដេកមកតាន់បានបាត់ភ្នែកហ្នឹងដៃមករុក អាកាតេលយើងมันចងមកมันមិនមែនកាតេលចឹងប្រហែលជាលូកដៃមកដូចដៃពើពើពើពើចឹងមកសួរមកចាក់ដៃខ្ញុំចឹងណាយើងចាក់ដូចតកអញ្ចឹង3 4ថ្ងៃផ្ទាល់ទូននេះបើថាអារម្មណ៍យើងអត់ខ្លាចនឹកឃើញថាងាក់គាត់នេះមើលពេនហ្នឹងមកកាត់អានេះដងជុំកាត់នឹកឃើញថាក្នុងចិត្តហ្នឹងណា មិនការយកការខាងឆ្វេងហ្នឹងដៃស្ដាំទេដៃវាត្រូវអញ្ចឹងការរត់ខាងស្ដាំចាក់ដៃយើងខាងឆ្វេងដៃយើងដៃស្ដាំយើងចាក់លើដៃគាត់ហ្នឹងណាដៃអាខ្មោចហ្នឹងដៃឆ្វេងនេះខាងក្បាច់ខាងក្បាច់ខាងមកកាត់ក្រៅតែមុខហ្នឹងកាប់ថតមុងថតនៀបថតមុងអូយស្មារតីទៀតខ្ញុំបែបអូយើងទៅបែបចាញ់ទៅទៅទៅមកឲ្យយើងខ្វះណាស់ពលមនុស្សហ្នឹងវា នៅធ្លាប់អាស្រ័យរបស់យើងដល់ដល់ពេលហើយទៅវារាល់ថ្ងៃពេលខ្ញុំបណ្ណាដេកវាអត់បានទៅបំពុករករហូតចាដល់ពេលហើយទៅកុំស្រាំងកុំស្រាំងគាត់នៅភ័យរត់ហ្នឹងគាត់ចាស់ហ៎គាត់ថាអូនឯងក៏ហក់ដែរហ្នឹងហីមើលទៅឲ្យកុំទៅដេកកន្លែងឯងម្ដងមើលដល់ទៅដេកកន្លែងញោមញោមថយទៅដេកកន្លែងមួយពុកហើយគាត់មកដេកកន្លែងកាណាមានអ្នកណាមកស្ទាកមកសបាយគាត់រត់ហ្នឹង គាត់បាយកងថាកងទេគាត់អត់បានមកយកពេលរត់កដាលយកនឹងគាត់ថាយីមែនទេគាត់ថាគាត់មកជើជើចុះមកមិនប្រាប់ថាយីមិនចាស់ខ្លួនទេមកហើយគាត់តាក៏តដេកជាមួយឪពុកតលេងវាលេងហ៊ានរត់ចិត្តហ្នឹងជុំយីដល់ពេលគេកាត់កដាលចុះខ្លួននឹងគេមានកប់ទេគាត់ កប់ទៀតចាឲ្យយើងឃើញទៀតណាឲ្យខ្ញុំយើងបាត់ចិត្តយើងធម្មតាមកសក់ស្រែយើងធ្វើលំងមែនទ្វីបាទហើយតើគាត់គ្រាក្រាមកមកស្ទុំមកខ្មៅព្រិចមកមកជាសឹកមកវាយើងមែនទេមិនមែនសាក់សពមកទេគឺពួកអមនុស្សអីហ្នឹងវានិមិត្តធ្វើហើយក៏មិនប្រកាសថា ជាគាត់នឹងនោះទេ អមនុស្សវាដឹងរឿងអញ្ចឹងការវាធ្វើអឺ ប៉ុន្តែបើក្រៅវិញយើងទៅជួកង់នោះកង់នោះគាត់ខ្លាចទេខ្ញុំអត់មានមិនដូចមិនឲ្យខ្លាចហ្នឹងហើយពួកខ្ញុំអត់ខ្លាចអញ្ចឹងបានរឿងហ្នឹងអឺអ្នកដែលមិនជឿថាមិនមានក៏មិនបានដែរហើយជឿថាមានខ្លះក៏វាជឿខុសរឿងដែរហ្នឹងហើយប៉ុន្តែធិតពិតពួកនឹងមាន ប៉ុន្តែខណៈតែយើងធ្វើវិធីបែបណាចំពោះអ្នកទាំងអស់គ្នានឹងអ្នកដែលកំពុងថានេះអូគ្មានទេវាគ្មានទេគាត់មិនតន់ជួបហ្នឹងហើយគាត់មិនតន់ជួបទេព្រោះបើយើងសន្មតថាវាអត់មានសោះមកមានន័យថាយើងអត់យល់ពីអាវល់វល់អា cycle នៃជីវិតហ្នឹងទេព្រោះជីវិតហ្នឹងវាមាន31ភពហើយវាមានពួកប្រែតអសុរកាយមានសីសីនៅក្នុងហ្នឹងអញ្ចឹងអ្នកដែលមិន ចិត្តបដិសេធថាវាគ្មានវាគ្មាននឹងមកពីគាត់មិនតន់ជួបនឹងតែជួបបន្តិចហ្នឹងភ័យព្រាតជាងអាយើង អ្នកធ្លាប់យល់រឿងហ្នឹងទៀតនឹងដូចអ្នកខ្លះថាអត់អត់អត់អត់មានណាដូចប្អូនមួយគាត់សរសេរមកប្រាប់ខ្មែរថាតកែមួយនៅអឺស្រុកខ្មែរគាត់បើក ហាងមួយដូចបរទេសផងហើយគាត់យកពុទ្ធរូបយកទៅដាក់ តែងតាំងនៅដីនៅអីចឹងណាធ្វើដូចកណ្ដកំដរអីចឹងទេធ្វើឲ្យកំសាន្តឲ្យវាស្អាតចឹងទៅហើយបងអូនគាត់ជាប្រាប់ថាកុំដាក់អញ្ចឹងមិនល្អទេអាចយើងមិនដឹងប៉ុន្តែអ្នកដតីមកវារឿងពៀសចិត្តមើលទៅជួនកាលប្រមាថអីចឹងទៅវាអាចពពុតអត់មានរស់រឿងយើងទេប៉ុន្តែចិត្តប្រមាថរបស់យើងហ្នឹងវាអាចជាទោសដែរក្រោះវាគ្មានបាបចោតបោចចាប់អី អានឹងច្បាស់ណាច្បាស់គាត់មិនធ្វើតាមទាំងអស់យូរយូរទៅអាក្រុមហ៊ុនវាខ្សែទុនទៅខ្សែទុនទៅដល់ចុងបញ្ចប់អាចិត្តបិទហាងមែនទែនបានពឹងគាត់ឲ្យមករៀបសារឡើងវិញអីអីចឹងទៅខ្លាចវាមកពីចេះខ្លាចវាមកពីចេះអានេះទេពិតវាមិនមែនមកប្រពុតមកធ្វើចង្រៃចឹងទេរឿងផ្សេងឯងប៉ិនចង់បញ្ជាក់កន្លែង ថា មនុស្សដែលរឹងថាវាគ្មានទេវាគ្មានទេហ្នឹងមកពីមិនតាន់ភ័យតែដល់ភ័យផ្ដេសផ្ដាសជាងយើងទៀត មែនទេហ្នឹងតែភ័យផ្ដេសផ្ដាសហ្មង ដូចអ្នកថាមិនវាមិនមានស្អីទេមិនមានអីទេសាក់ឬមានមនុស្សចងកមួយនៅហ្នឹងឯងគាត់នៅក្នុងបន្ទប់ហ្នឹងថាឯងបាទអ្នកដែលដែលថាមិនមិនមិនមិនហ្នឹងមានមនុស្សចងកមួយឲ្យទៅដេកតែឯងមកបើហ៊ាននៅមិនហ៊ានទេហ្នឹងអញ្ចឹងនិយាយគ្រាន់តែជាមាននេះនិយាយគ្រាន់តែថាខ្ជិលរវល់ជាមួយដូចជាខ្លាំងណាស់ប៉ុន្តែមិនអត់ខ្លាំងទេ ដើម្បីឲ្យដឹងរឿងនឹងច្បាស់គឺត្រូវសិក្សា ថាជីវិតនឹងវាមានក៏ប៉ុន្តែយើងមិនមែនទៅគោរពពួកនឹងទេយើងមានវិធីសាស្ត្ររបស់យើងហ្នឹងហើយមានអីទៀតអាយ៉ាអាយ៉ាអឺមិនមែនអីទេបងគ្រូដូចជាអត់ល្អន់ច្រើនណាខ្ញុំថាមានរឿងមួយចាក់ស្ដែងអាកាំងជំនាញអាកាំងជាប់ Nobel Prize ផ្នែកខាង Mathematics គណិតវិទ្យាគាត់នឹងទៅរៀនខ្មោចនៅជាមួយគាត់រហូតនៅនៅបន្ទប់ជាមួយគ្នាហ្នឹងណាបើគាត់ចេះតែឆ្ងល់គេគាត់ឃើញតែគាត់ហើយគេមិនឃើញសោះដល់យូរយូរទៅគេចោទថាគាត់ឈួតគាត់ចិត្តតែដើមនិយាយជាមួយម្នាក់ឯងលេលលើអញ្ចឹងទៅហើយដល់ពេលចុងក្រោយដោយសារខ្មោចហ្នឹងគាត់បានទៅជាប់គាត់គាត់ជាប់ Nobel Prize នៅ Norway ហ្នឹង ហើយដល់ពេលចុងក្រោយពួកអមនុស្សនោះវាទាញគាត់ឲ្យប្រេះបដាគ្រូចេះតែតាមចេះតែទៅឃើញនេះឃើញនោះគេគ្មានឃើញទេឃើញតែគាត់នោះទៅចូលព្រៃទៅនេះទៅនោះដល់ពេលចុងក្រោយគាត់ទៅអញមិនស្រួលទេអញតាមពួកនឹងឈួតពេលដែលគាត់បានជាប់ Nobel Nobel Prize ហើយហ្នឹង គាត់ចាប់ផ្ដើម ignore លែងលែងរវល់ជាមួយពួកវាហ្នឹងណាឯងមកមកតែញឹមដាក់ឲ្យដាក់ចេញញឹមដាក់ដាក់ចេញញឹមដាក់ដាក់ចេញយូរយូរទៅគាត់គាត់ខ្លាយជាមនុស្សសាមញ្ញធម្មតាវិញទៅអាហ្នឹងអាហ្នឹងរឿងហ្នឹង ដែលពួក Hollywood យកមកលេងឈ្មោះចំណងជើង a beautiful mind ឈ្មោះគាត់ឈ្មោះ John Forbes ជនជាតិអាមេរិកហ្នឹងអានឹងរឿងមួយអានឹងបើថាយើងសាមញ្ញធម្មតាអីនេះ ពួកជាប់ Nobel Prize វាខ្មោចលោវាដែរមានក្មេងស្រីម្នាក់ជំនឿចិត្តចិននៅហ្នឹងហើយចិត្តនេះដែរចិត្តមកជាបាទកូននឹងអសាមកនិយាយប្រាប់ខ្ញុំកណាថាអឺមានពួកអមនុស្សនឹងជាតែនិយាយស្បឲ្យអោនអោនគាត់រៀនអត់បានឬគាត់រៀនបានម៉ែអីបងប្អូនអីគឺថាយកគាត់ទៅដាក់កន្លែងពេទ្យស្គូទៅហ្នឹង អាចអាចគ្រោះថ្នាក់ដែរបញ្ញាប់ដាក់ទៅនឹងពេកយើងអត់តមានកលឹះដោះស្រាយជួយគាត់ហើយគាត់និយាយគាត់និយាយម្នាក់ឯងដោយសារគាត់គឺមកនិយាយតគាត់ដល់ចឹងគាត់នឹងអាយុក្នុងម្ដង27 28ចេះតែមកប្រាប់ខ្ញុំកណាថាធ្វើយ៉ាងម៉េចបើយើងចូលកាតូលិកអឺចិនចិនចិនអឺបាទបណ្ដោះព្រះអង្គមាន ដីកាហ្នឹងយើងមិនដឹងដល់ដល់នាងហ្នឹងបាទអាត្មាចេះអាវិធីកាចពីជីតាប៉ុន្តែវិធីហ្នឹងទល់ពេលយើងមានកម្លាំងបានឈ្នះពួកហ្នឹងប៉ុន្តែពេលយើងមានកម្លាំងខ្សោយអាមាត់យើងសូត្រលែងច្បាស់ពួកនឹងធ្វើបាបចាំអាត្មាជឿរៀនវិធីខ្មោចកាចមិនក៏ដោយជីតាអាត្មាតាសានហ្នឹង ខ្មោចឯណាផ្ទះឯណាថាវាបោកភ្នែកកលេសកលោដាក់តគាត់ទៅ គឺបាត់ហ្មងគាត់ប្រើវិធីកាចទីគាត់វិធីកាចមានកូនកពីគាត់ឲ្យមកញោមប្រុសស្មាខ្ជិលរៀនស្មាប្រើវិធីស្លូតវិញហ្នឹងហើយហ្នឹងហើយអឺ នេះឃើញបងប្អូនយើងសរសេរមកភាកច្រើនមានបញ្ហាអត់ចេះតែលឺនេះលឺនោះអីចឹងហ្នឹងហើយវាមាន បញ្ហាច្រើនណាស់វាមិនមែនតែមកករណីឯងរឿងហ្នឹងមានច្រើនគ្នា តែកាលណាយើងមិនយល់ពីគាត់ថាគាត់ស្គួតថាគាត់អីចឹងពួកហ្នឹងវារំខានចឹងមែនហ្នឹងហើយចឹងបានអាត្មាជួបក្មេងៗខ្លះដែលគាត់ជួបបញ្ហាហ្នឹងអាត្មាអត់ឲ្យគាត់ focus ទៅលើសលេងហ្នឹងឯងឲ្យតាមដានទៅតិចគាត់ឯង ហ្នឹងព្រោះព្រះអង្គអះអាងតែដូចដូចក្នុងបសូតមួយដែលពេលពេលលោកកំពុងតែស្ដាប់ធម៌អញ្ចឹងមេមិនមកមេមកនិមិត្តធ្វើគោហើយលោកហាលបាតហាលជីវរអញ្ចឹងហាលអញ្ចឹងហើយលោកស្ដាប់ធម៌បដាគោនោះវាចេះតែដើរមករកជន់បាតហ្នឹងដើម្បីរំខានលោកលោកចឹងជន់បាតអញឥឡូវជន់បាតអញឥឡូវដល់អញ្ចឹងវាស្ដាប់ធម៌អត់បានវាមករំខានអញ្ចឹង បានព្រះអង្គថាមនាលភិក្ខុនោះคล้ายคล้ายទេគ្រាន់តែជាការនិមិត្តរបស់មាចិត្តខូចទេហ្នឹងហើយចូលអ្នកតាំងសតិឲ្យមមដល់ពេលលោកចង់សតិស្ដាប់មែនទេហ្នឹងក៏លេចទៅបាត់គោហ្នឹងទៅហ្នឹងហើយហើយបានព្រះអង្គអះអាងថាឲ្យតែយើងមានបរតនត្រ័យហ្នឹងជាទីរលឹកពិតប្រកបមានន័យថាចិត្តយើងហ្នឹងព្រោះចិត្តយើងមិនខុសពីពិលឯបាញ់ទៅណាវាច្បាស់ទៅហ្នឹង ចាបើយើងបាញ់ទៅខាងវាច្បាស់ទៅខាងបាញ់មកខ្លួនឯងវាច្បាស់ខ្លួនឯងអញ្ចឹងបើយើង មានប្រតនត្រ័យនឹងជាទីរលឹកចិត្តយើងនឹងវាតាមគុណព្រះអង្គមែនទេព្រះអង្គថាសូម្បីតែមាមានចិត្តបាក់ក៏ជ្រៀតអត់បានដែរហើយពិសេសមាគឺកិលេសក៏ជ្រៀតអត់បានដែរខណៈនឹងចិត្តវាស្អាតនោះជាងយើងជាងកាយើងអត់មានវិធី ប្រាប់ពួកគាត់ហើយជាងចិត្តទៅឲ្យលេបឆ្នាំទៅលេបឆ្នាំទៅព្រោះ ជំងឺបើនិយាយពីជំងឺមាន4សមុទ្ឋាន មានកើតពីអាហារមានកើតពីអាកាសធាតុមានកើតពីកម្មមានកើតពីចិត្តហើយជំងឺបែបហ្នឹងវាពាក់ព័ន្ធនឹងចិត្តផងហ្នឹងហើយពាក់ព័ន្ធនឹងចិត្តផងកាលណាចិត្តយើង ទន់ខ្សោយចិត្តយើងរវើរវាយពួកនឹងបានឱកាសមនុស្សដែលមានសតិរឹងមាំពួកនឹងអត់អាចមករំខានបានទេចឹងបានលោកឧបមាថាខ្លួនយើងដូចនគរកាយមួយចឹង គោកាយប្រទេសមួយចឹងអញ្ចឹងនៅក្នុងប្រទេសកាយរបស់យើងនឹងមានចិត្តជាអ្នកគ្រប់គ្រងអញ្ចឹងបើស្ដាច់គឺចិត្តនឹងគ្រប់គ្រងកាយនឹងបានល្អសត្រូវឆ្លៀនពៀនមិនបានពួកអមនុស្សដូចសត្រូវអញ្ចឹងវាឆ្លៀនពៀនអត់បានកាលណាសតិនឹងគ្រប់គ្រងទ្វាតិចបានទ្វាភ្នែកបានទ្វាចំមុះបានអញ្ចឹងវាចូលមកតាមណាឥឡូវឥឡូវឃើញ ចូលមកតាមណាឃើញមិនចូលមកតាមប្រុសភ្នែកអូឮចូលមកតាមតិចអញ្ចឹងបើយើងគ្រប់គ្រងវាបានហើយ តែគ្រប់គ្រងវាបានអានោះវាព្យាយាមអត់7យូរយូរខ្ជិលវាហើយវិធីយ៉ាងចឹងយើងអត់សូវបានចែករំលែកដល់អ្នកដែលមានវិបត្តិចឹងចឹងទេភ្លាមទៅលេបឆ្នាំលេបទៅសន្តំខួរក្បាលឆ្នាំសិស្សសន្តំខួរក្បាលយូរយូរទៅទុនទៅទុនទៅចឹងបាននិយាយ maintenance ធូរនឹងគួរតែស្ដាប់តាំងពីក្មេងទៅនឹងដើម្បីបានឧបបាយណា ស្ដាយមែនតើទៅអាទស្សនៈមួយដែលក្នុងសង្គមយើងថាចាស់ចាំស្ដាប់វាអត់យល់អត់យល់បើយល់ពីក្មេងទៅស្រួលជាឱកាសពីក្មេងទៅយល់មែនតើប៉ុន្តែដោយសារអាអាការផ្ដាល់ការគិតហ្នឹងថាធូរស្ដាប់សម្រាប់ជាតិមុខដល់មនុស្សអត់អត់ដឹងថានេះសម្រាប់បច្ចុប្បន្ននេះវាសំខាន់ណាស់នេះណាដោយរឿងកើតអញ្ចឹងអញ្ចឹងគឺរឿងបច្ចុប្បន្នហ្នឹងឃើញទេសិតតែរឿងជីវិតបច្ចុប្បន្នហ្នឹងដែលអាចប្រឈមហ្នឹង ហើយមនុស្សនៅមានស្មារតីល្អមែនទេពួកនឹងរំខានអត់បានទេនៅពេលយើងខ្សោយអីមួយទៅវាញាស់ហើយវាលេងដូចប្រទេសមួយទៅថាសេដ្ឋកិច្ចក៏អន់ការគ្រប់គ្រងក៏អន់អីក៏អន់អាចិត្តខាងមើលងាយធម្មតាចឹងតែច្បាប់មមសេដ្ឋកិច្ចខ្លាំងយោធាខ្លាំងណាហ៊ានមើលងាយដូចគ្នាចឹងដែរហ្នឹងហើយ ចូលដល់ស្រ័យឬខ្មោចនេះចេញពីខ្មោចតាមសំខាន់ទៀតរឿងបាទបាទខ្មោចវានិយាយតយើងវាបាត់កយគឺអីនេះចំពោះខ្ញុំហ៎អត់ទេមានអ្នកផ្សេងនឹងអ្នកផ្សេងហ្នឹងសំខាន់បាទឥឡូវឲ្យតែមានមិនការលើកទាំងប្រមាណហ្នឹងឲ្យតែមានស្អីប្រកបមានអា confidence មួយប្រកបបើយើងពួកហ្នឹងធ្វើអីអត់កើតទេដូចរឿងអឺ ក្មេងម្នាក់ដែលគាត់ចេះតែភាវនាអ្នកមោពុទ្ធិយៈហ្នឹងអញ្ចឹងវាទៅជាថ្នាក់គាត់ធ្វើអីគាត់អ្នកមោពុទ្ធិយៈគាត់លើកគុណពុទ្ធអញ្ចឹងណាដល់ពេលទៅកាប់អស់ជាមួយពុកទៅអាគោវាដើរតាមវងចូលទៅក្រុងបាត់ហើយឡៃទៅតាមគោកូននៅចាំប្រទេសមុំទៅរកគោឃើញគេបាត់ទ្វារនគរអត់ឲ្យចេញជើកូននៅដេកម្នាក់ឯងកដាលនៅរាជគ្រឹះកាលនោះហ្នឹងហើយ ដល់ពេលយកទៅមានអមនុស្ស2ពពួកយៈអមនុស្សហ្នឹងមួយសមាទិដ្ឋិមួយទៀតមិច្ឆាទិដ្ឋិដល់ពេលឃើញអញ្ចឹងទៅអមនុស្សមួយចង់ធ្វើបាបក៏ចាប់ទាញជើងចេញមកប៉ុន្តែម្នាក់ទៀតជាខត់ប៉ុន្តែអត់ស្ដាប់ដល់ទាញក្រាបមកក្មេងដូចមកមើលអ្នកមោពុទ្ធេយៈអញ្ចឹងអាចិតគាត់វានៅអ្នកមោពុទ្ធេយៈនោះលឺដល់លឺដល់ចំ កូនចៅពុទ្ធដែរ ហ្នឹងហើយហើយបើម្នាក់ទៀត20ផងឃើញណាឯងមកប៉ះពាល់កូនចៅប្រពន្ធប្រយ័ត្នអត់មានឯងដោះសារមួយព្រះអង្គជួបហ្នឹងហើយដល់ចឹងទៅក៏សុំកម្មាទោសអីចឹងទៅក៏និមិត្តធ្វើដូចជាឪពុកម្ដាយកូនហ្នឹងមកយប់ហ្នឹងឲ្យដេកស្រួលយកបាយយកអីទៅយកអាដេញបាយពីវាំងមកហើយភេកហ្នឹងបោះស្ដាច់ទៅទៀតហ្នឹងហើយ នេះវាជាហេតុមួយមួយបើគាត់ចង់សរុបមកវិញថាគេវាផ្សេងយើងវាផ្សេងបើចង់សរុបថាឲ្យតែចិត្តយើងនឹងមានច្បាស់រឿងអីឲ្យតែច្បាស់រឿងអីពួកហ្នឹងសំខាន់បាទណាស់តែយើងអានេះផងអានេះផងដូចវាអត់អត់ទុកចិត្តអត់ទុកចិត្តដល់ចឹងចាប់អីក៏មិនជាប់ដូចញោមញោមនិយាយមិនតាន់អស់ញោមខ្មោចចូលបាននិយាយទៅជីវិតកណាឆ្លងកាត់អាមុខនឹងច្រើនណាស់ហ្នឹងហើយញោមញោមដល់ខ្មោចចូលអឺខ្មោចចូលនិយាយមួយអាត្មា ព្រាយនៅខាងត្បូងវត្តនៅស្រុកកំណើតក្នុងណាតាមមកចូលដល់ពោធិ៍សាត់ក្នុងខ្លួនយើងដូចចាក់មាត់100ហ្នឹងក្នុងខ្លួនចូលនិយាយហ្មងចូលនិយាយនិយាយមិនមែនញោមស្រីទេខ្មោចឲ្យភ្នែកឡើងក្រហមហើយដុកទ័រមួយដែលគាត់មើលញោមដល់គាត់មើលបានជំងឺដោយគាត់បណ្ឌិតឃើញដល់ពេលខ្មោចចូលគាត់បណ្ឌិតមិនឃើញរត់លេឆ្លាតពេទ្យនឹងភ័យជាងគេ ហ្នឹងហើយជីវិតមកបានប៉ុណ្ណេះប៉ុន្តែចុងក្រោយចឹងឯងស្មាឲ្យទម្លាក់ចោលទាំងអស់ឲ្យយកប្រតនត្រ័យជាទីរលឹកទៅរសាសិលថ្វាយខ្លួនឲ្យវាច្បាស់ទៅអញ្ចឹងយើងវាអត់មាន ខ្លួនសម្រាប់អ្នកណាទៀតទេគ្រូតូចគ្រូធំឲ្យស្គាល់ដើរតិចហ្នឹងហ្នឹងហើយចុងបញ្ចប់គឺទម្លាក់ចោលអស់អត់មានក្បួនអត់មានអីទាំងអស់ដាក់ចិត្តនឹងឲ្យស្អាតយកពពុតយកមកដាក់ក្នុងចិត្តត្មង បានគុណប្រពុតទេបានបានមែនដូចថាមានពលឺឡើងវិញណាហ្នឹងហើយបើយើងមែនតែនទៅមិនមែនប្រពុតឯណាមកជួយយើងគាត់តែចិត្តយើងវាច្បាស់ចិត្តយើងវាវាកក់ក្ដៅហ្នឹងហើយឈឺរហូតឈឺឡើងនិយាយមិនអស់រឿងណាសុំទៅដល់ថ្មចូលនឹងវាចង់បានអីកាលហ្នឹងចង់បានពិនពៀត ចង់បានស្អីស្អីនោះសំណែនអីផ្សេងផ្សេងគេសុំយើងហ្នឹងហើយចូលមកវានិយាយមានអាមកមកសុំស្រាផឹកក៏មានហ្នឹងមកលៀកតកខ្លីមកផ្លិចផ្លាញហ្នឹងហើយមកផ្លិចផ្លាញមកសុំស្រាផឹកផ្លិចស្រាឲ្យសុំស្រាមកស្ងោមួយមកអូហ្នឹងហើយដល់ពេលហើយខ្ញុំតាំងចិត្តនិយាយមួយមួយវាអញ្ចឹងថាឥឡូវខ្ញុំឲ្យ តែអ្នកឯងធ្វើមិននឹងទៅអ្នកឯងកាន់សល់លុយទាំងអស់គ្នាទៅអាសាសល់ទៅអ្នកឯងថែរក្សាខ្ញុំខ្ញុំថែរក្សាឯងហើយឈប់កាន់អំពើបាបទៅឈប់ផឹកស្រាទៅផឹកស្រាមិនល្អទេបើអ្នកឯងកាន់មកកន្លែងហ្នឹងខ្ញុំឲ្យគេព្រមព្រមស្អែកឡើងខ្ញុំទៅទិញទៅឲ្យទៅបាត់រហូតដល់មិនដឹងកាន់សិលខ្មោចកាន់សិលបាត់ឈប់កាច់គេអ្នកតាក្តីដើមឯងកាន់សិលឡើងដឹងមិនដែរ មកសន្យាធ្វើតានឹងធ្វើតាការមនុស្សសន្យាមកធ្វើបានមើលសន្យាសន្យាឆ្លងកាត់គ្រប់មិនចាំទេមកមកធ្វើបានតែខ្មៅអត់លោតលុនមិនលោតលុនលើលោតលុនតែធ្វើបានតាមតាមពិតគឺខ្មោចអូមនុស្សត្រូវប្រើ iPhone ត្រូវប្រើទៅបងតាក់បងនេះ ហើយវាសុំមកចេះចប់ថ្ងៃហ្នឹងសុំថ្ងៃហ្នឹងសុំមកចេះចប់ណាហើយយល់ដល់ចាំលេចគិតផងនឹងលោកលោកលេចគិតឡើយមកទៅតាមសិនបើមែនតែនទៅពួកហ្នឹងសំណុកដោះស្រាយទេមែនតែនទៅឲ្យយើងដោះស្រាយចិត្តរបស់យើងបានដោះស្រាយបានណាមនុស្សទៅបាទដោះស្រាយបាទមែនទេហ្នឹងហើយមនុស្សបើថាស្អប់តាមជាតាមវ័យហ្នឹង Yeah. yeah. Ừ.